វិរិយៈធម្មោព្រះអង្គបានលើកឡើងកតកតកតកតកាសញ្ញាហ្នឹងគឺបានច្បាស់លាស់អំពីបញ្ហាដែលខាងអ្នកខ្លំមើលសិទ្ធិមនុស្សអន្តរជាតិនឹងឲ្យយួនឆ្លើយបំភឺនៅ បញ្ហានេះប៉ុន្តែគេដល់ពេលហ្នឹងគឺលើសពេលវេលាកំណត់60ថ្ងៃហើយទៅចូល4ខែកាលណាគេអត់ទាន់បានឆ្លើយបំភ្លឺផងថែមតាំងរំលោភថ្មីថ្មីហ្នឹងដូចជាព្រះអង្គឲ្យបានគណៈលើកម្ចាស់ឡើងហ្នឹងគឺនៅខេត្តខ្លាំងយើងពីម្សិលមិញហ្នឹង ខាងអាជ្ញាធរយូននឹងបានយកឡានទៅ5ប៉ូលីសគឺច្រើនមែនតែនកាលណាទៅចាប់យុវជនយើងនៅខាងខ្លាំងគឺលោកឡាំវងកាលណាបានធ្វើការអស់មួយថ្ងៃទៅហើយបានធ្វើប្រើអំពើហិង្សាទៅលើយុវជនយើងពេលហ្នឹងគាត់បានផ្ដល់ព័ត៌មានមកកាលណាហ្នឹងគាត់នៅឈឺជើងផងនៅឈឺដៃទៀតដោយសារអាជ្ញាធរយូនប្រើអំពើហិង្សាគឺឡាន5ហើយអាជ្ញាធរយួនគឺតង្វងទៅ បំពេញតាំងរដ្ឋធម្មនុញ្ញយួនបំពេញទាំងរដ្ឋប្រមត្តនរបស់យួនគឺអត់មានទាំងដីកាតឡាការអត់មានអាយិកាអត់មានលិខិតអញ្ជើញអីទាំងអស់ស្រាប់តែយកឡានទៅប្រើពីកពូតផលទៅគាត់នឹងប្រាប់ថាសូមអញ្ជើញគាត់ទៅខេត្តនឹងដើម្បីធ្វើបញ្ជីគ្រួសារ ហើយធ្វើអត្តសញ្ញាណប័ណ្ណជូនគាត់ពីពោះគាត់នឹងចុះពីភ្នំពេញទៅ20ឆ្នាំជាងហើយពេលហ្នឹងអត់តន់មានបញ្ជីគ្រួសារអីទាំងអស់ចឹងទៅមានឱកាសហ្នឹងអឺណាខកឆោបោកបញ្ឈប់គាត់ទៅខេត្តហ្នឹងដើម្បីអឺថាធ្វើបញ្ជីគ្រួសារជូនគាត់ប៉ុន្តែទៅចាត់ការរឿងកាត់ប៉ាអៅភាសាខ្មែរក្រមយើងអៅអៅខ្មែរក្រមយើងហ្នឹងហើយមានតងជាតិខ្មែរក្រមមានអឺ ដាក់អសខ្មែរក្រមក្រោកឈរទាំងអស់គ្នាហ្នឹងចឹងគាត់អាវមួយហ្នឹងគិតទៅពាក់លើកដំបងហើយគិតបង្ហោះលើនៅ Facebook របស់យុវជនមិញខ្វាងយើងហ្នឹងណាទៅលើកដំបងហោះដំបងហើយពាក់ដំបងហ្នឹងក៏បានកោះហៅទៅមិនតែមិនមែនកោះហៅទេទៅចាប់ចាប់ពង្រត់ណាប្រើអំពើហិង្សាទៅលើគាត់ណាចាប់ដៃគាត់ណាទៅក្រោយណាអឺកាច់ស្លាប់ផ្សេងទៅក្រោយអញ្ចឹងណាណាអញ្ចឹងទៅ អឺពេលហ្នឹងគាត់នៅជើដៃជើជើងដែលខាងអាជ្ញាធរយួនហ្នឹងបំពេញតាំងច្បាប់រដ្ឋធម្មនុញ្ញហ្នឹងច្បាប់ព្រំប្រទានដែលកណាលើកឡើងហ្នឹងគឺ អត់មាន អ្វីអ្វីទាំងអស់កណាពេលទៅហ្នឹងគឺចាប់យកញាត់ចាប់យុវជនយើងញាត់ចូលឡានតែហ្មងកណាពេលហ្នឹងគាត់នៅនៅជើខ្លួនប្រានហើយជើដៃជើជើងរបស់គាត់នៅឡើយគាត់បាននិយាយជាមួយកណាដូចជាកន្លះម៉ោងមុនហ្នឹងអញ្ចឹងយុវជនឡាំវង ហើយធ្វើការជាមួយគាត់មួយថ្ងៃហ្នឹងមានប្រើសម្ដីអសិលធម៌អសុជីវធម៌គ្រប់សពបែបយ៉ាងគម្រាមកំហែងទៅគាត់មិនអោយតាក់តងទៅ បងប្អូននៅសហព័ន្ធមិនអោយតាក់តងទៅ VOKK មិនអោយតាក់តងនិយាយរួមមកតាក់តងទៅបងប្អូននៅសហរដ្ឋនៅក្រៅប្រទេសទាំងអស់គេថាពេលហ្នឹងត្រូវបង្រួបរួម គ្នាពីប្រទេស យួនហ្នឹងនៅ កម្ពុជាក្រមយើងគឺបានតម្រួបសម្រួបរួមគ្នាទាំង3អ្នកបងប្អូនមានយួនមានខ្មែរមានចិនហ្នឹងគឺយូរហើយយើងកុំចូលពួកហៅថាក្បត់ជាតិនៅក្រៅប្រទេសហើយបំផបំផុលចលនាឲ្យខ្មែរក្រមហ្នឹងប្រព្រឹត្តល្មើសច្បាប់យួនគឺពួកគាត់គឺអត់តអត់អត់មានតលិសោះពីព្រោះគាត់មានបទពិសោធន៍ច្រើនហើយគាត់ដើរពី កម្ពុជាក្រមទៅពេញរស់នៅពេញឥឡូវក៏ត្រឡប់ទៅស្រុកពេហ្នឹងពួកយួនហ្នឹងហៅថារើអើងពួកសាសមិនធ្វើ អតសញ្ញាណប័ណ្ណជូនគាត់មិនធ្វើអញ្ជីអញ្ជីគ្រួសារជូនគាត់ចឹងទៅបានកុហកឆោបោកគាត់ថាទៅធ្វើអញ្ជីគ្រួសារប៉ុន្តែទៅអត់មានធ្វើរឿងហ្នឹងទេទៅធ្វើរឿងគាត់ពាក់អាវខ្មែរក្រមយ៉ាងហ្នឹងហើយពេលហ្នឹងអាជ្ញាធរហ្នឹងបានអូសយកអាវខ្មែរក្រមហ្នឹងអត់មានតាំងលិខិត បង្កាន់ដៃជូនគាត់ផងគឺយកតែម្ដងហើយឲ្យបង្ខំឲ្យគាត់សញ្ញេទៅលើលិខិតដែលពួកហ្នឹង យកអាវគាត់នឹងទៀតហើយបង្ខំឲ្យគាត់សញ្ញេរឿងច្បាប់ដែលគាត់ឡើងប្រព័ន្ធសង្គមនឹងខុសច្បាប់អីគាត់មិនព្រមសញ្ញេគាត់ថាគាត់សញ្ញេតែមួយរឿងយកអាវគាត់ហ្នឹងបញ្ហាហ្នឹងអញ្ចឹងទៅគាត់មានទាំងសភៅសិទ្ធិមនុស្សអន្តរជាតិដែលយួនចុះសញ្ញេនៅឆ្នាំ2007មានទាំងអាវខ្មែរក្រមយើងដែលអន្តរជាតិទូស្គាល់អញ្ចឹងទៅពួកនឹងយកយកអាវគាត់នឹងហើយពីម្សិលមិញហ្នឹងហើយបានប្រើអំពើហិង្សាទៅលើគាត់ ហើយបានលោកមុនក្វាងទៅគ្រាន់តែថតរូបនៅវត្តមហាតពបតីវត្តមហាតពដបងវត្តមហាតពនឹងពួកប៉ូលីសនឹងគឺទៅរាប់រាប់សព្ណាទៅហាមអឺគាត់គាត់ថាគាត់ថតនឹងខុសច្បាប់តាម កណាពិនិត្យទៅអត់មានខុសទេគឺនៅកន្លែងទីធ្លាដីរបស់វត្តចិញ្ចើមថ្នល់សាធារណៈអញ្ចឹងទៅពួកនឹងគេទៅហាមខិតគប់សពបែបយ៉ាងរហូតពេលម្សិលមិញតឹមចាប់ខ្លួនរបស់លោកលំវងមិនប៉ុណ្ណោះ គឺចាប់ខ្លួនយុវជនមិញក្វាងយើងពីសិលអស់ប្រហែលម៉ោងទៅទៀតពីសិលមិញហ្នឹងហើយបានយកទូរស័ព្ទគាត់លុបវីដេអូដែលកាត់ line នៅប្របងវត្តមហាតុបយើងនៅខាងហ្នឹងគឺលុបចោលទៀតហើយបង្ខំឲ្យគាត់លុបគ្រប់សពបែបយ៉ាងគាត់ថាគាត់អត់ មានត្រូវការឲ្យលុបទេគ្រូសាវាមានវិន័យប្រទេសមានច្បាប់បើសិនជាធ្វើខុសច្បាប់រដ្ឋហ្នឹងគឺចាប់គាត់ទៅមិនបាច់បំងបាយតាគាត់គាត់ទៀននៅក្នុងទៀតតាតែបើធ្វើខុសចាប់គាត់នៅហ្នឹងគាត់អត់ចង់ទៅទេហើយបង្អត់បាយគាត់ទៀតពិសិលមិញហ្នឹងណា គិតទៅពីព្រោះចាប់យុវជនយុវជនឡំវងយើងទៅនឹងគាត់ប្រញាប់ទៅតាមដានមើលពួកនឹងគាត់ថាធ្វើទុកបុកម្នេញយុវជនឡំវងយ៉ាងណាទៅគាត់បានបានអត់បានហូបព្រឹកទេរហូតក្រុមគុំខ្លួនគាត់នឹងបាត់បាយគាត់ទៀតពេលពេលគាត់គាត់គាត់ហេវបាយគាត់អត់មានលុយមានកាក់នឹងកប៉ៅនឹងគាត់បានប្រាប់ពួកប៉ូលីសនឹងចំបាត់ពួកនឹងពួកអស់លោកគាត់មកនឹងខុសច្បាប់ហើយអត់បាយគាត់ជាងទៅខ្ញុំពេលហ្នឹងអត់មានបច្ច័យលុយកាក់ឯនៅក្នុងកប៉ៅទៀត បាននិយាយប្រាប់តងពូនគេឲ្យបាន50,000លុយដងហ្នឹងទៅហូបបាយដែរពីម្សិលមិញហ្នឹងនិយាយរឿងកតកតកតកសញ្ញាដែលព្រះអង្គវិរិយៈធម្មព្រះអង្គមកលើកឡើងគឺអឺកន្លែងហ្នឹងគឺវាចំណាដែលយួនថាអឺរំលោភបំពាន ច្បាប់ជាតិរបស់ខ្លួន រំលោភបំពានច្បាប់ព្រំប្រទានរបស់ខ្លួនរំលោភបំពានតាំងច្បាប់អន្តរជាតិដែលខ្លួនឯងបានចុះកតកសញ្ញាជាមួយ អន្តរជាតិហ្នឹងកាលណាគឺឃើញថា វាសាហាវប្រៃផ្សាយមែនតើអាបញ្ហាហ្នឹងគឺគាត់ហ្នឹងឃើញដូចជាមានវីដេអូវីដេអូព្រះអង្គដាក់ឡើង គឺនៅ ទីសាធារណៈអត់មែននៅការិយាល័យរដ្ឋយួននៅទីនោះទេគឺនៅលបងវត្តនៅទីទឹកដីប្រតីវត្តសឡូងយើងនៅខេត្តខ្លាំងកម្ពុជាក្រមហ្នឹងគឺពួកនឹងបានទៅហាមខាត់គ្រប់សពបែបយ៉ាងហើយទៅនឹងច្រើនគ្នា មានម្នាក់គាត់ប៉ាឯកសន្តាន ជា បលិសប្រមាណនោះប៉ាអាស៊ីវុលទាំងអស់ អាហ្នឹងនិយាយរឿងយុវជនមិនក្វាងបានទៅសាឡូហ្នឹងហើយតាមដានរឿងដែលយួនធ្វើទុកបុកម្នេញប្រើអំពើហិង្សាទៅលើយុវជនឡំវងយើងនៅខេត្តខ្លាំងពីម្សិលមិញហ្នឹងគឺវាខុសខើមែនតើចឹងទៅបញ្ជាក់ឲ្យអន្តរជាតិឃើញច្បាស់ស្គាល់កាយយួនយ៉ាងច្បាស់ប្រឡែតដែលខ្លួនឯងមិនតន់ឆ្លើយបំភឺជាមួយអង្គការសហប្រជាជាតិជាមួយអន្តរជាតិជាមួយសិទ្ធិសិទ្ធិមនុស្សអន្តរជាតិផងថែមទាំង ទៅលបរំលោភបំពានទៅលើខ្មែរក្រមនៃជាចិនចិត្តដើម ជាស្ទើរជារៀងរាល់ថ្ងៃទៅទៀតណាពីម្សិលមិញចាប់យុវជនខ្មែរក្រមយើងពីរតែដោយសារមានការខ្លាមមើលពីជាតិអន្តរជាតិចឹងទៅបានដោះលែងវាក្នុងថ្ងៃពីម្សិលមិញប៉ុន្តែលែងក្តៅកគុកអឺបំផុតហ្នឹងគឺយុវជនឡាំវងយើងគាត់អត់មានធ្វើខអីទាំងអស់គ្រាន់តែពាក់អោខ្មែរក្រមគ្រាន់តែអានសភៅសិទ្ធិមនុស្សអន្តរជាតិដែលយួនចុះសញ្ញានៅឆ្នាំ2007 យកឡាន ទៅ5ទៅចាប់គាត់ម្នាក់ឯងហើយទៅនោះគឺចាប់យកហ្មងចាប់គាត់ញាត់ចូលឡានតែហ្មងកាច់កាច់កាច់ដៃគាត់ទៅក្រោយទៅទៀតអាកន្លែងហ្នឹងហើយបានប្រើអំពើសាទៅគាត់ទៀតវាយចូលពោះគាត់ផងវាយត្រូវជើងកគាត់ផងអាកន្លែងហ្នឹងខខើ ណាចឹងទៅសូមបងប្អូនយើងទាំងអស់6ឯកសារនេះណាអឺជូនសារពន់យើងប្តឹង ទៅ អង្គការសិទ្ធិមនុស្សអន្តរជាតិប្តឹងទៅអង្គការសហជីវជាតិដែលយួនចោះហត្ថលេខានឹងបានធ្វើ កតិកាសញ្ញាដែលព្រះអង្គវិរិយៈធម្មោព្រះអង្គបានបានម្ចាស់ច្បាស់មិញហ្នឹងនៅខទី8ដែលព្រះអង្គលើកឡើងមិញហ្នឹងមានត្រាទី18ហ្នឹងគឺអញ្ចឹងហើយដូចជាព្រះអង្គបានលើកឡើងមិញហ្នឹងគឺជនជាតិដើមមានសិទ្ធិសេរីភាពឯករាជ្យរបស់គេ ខាងជំនឿអឺសិទ្ធិសេរីភាពខាងសាសនាមនសិការជាតិរបស់គេគឺដាច់ដោយឡែករបស់គេ ណាអត់មានការរំលោភបំពានដោយ រដ្ឋាភិបាលយួនបានចែងនៅក្នុងរដ្ឋធម្មនុញ្ញយួនប៉ុន្តែខ្លួនឯងមិនបាន អនុវត្តនោះទេអាកន្លែងហ្នឹងហើយនិយាយរឿងសិទ្ធិសេរីភាពខាងជំនឿសាសនាខ្ញុំកណាព្យាយាម លើកឡើងពីម្សិលមែនទេដោយសារមានបញ្ហាបច្ចេកទេសដូចជាពីម្សិលថ្ងៃ16ខែកុម្ភៈហ្នឹងឆ្នាំ2023យើងអាចញាធរយួននៅខេត្តបន្ទាយពេញនៅភូមិចាភ្លើងឃុំបាំង ស្រុកតកៅខេត្តព្រះតពាំងកម្ពុជាក្រហមយើង បានទៅរំលោភបំពានទន្ទ្រានដីវត្តពោធិបឹងតកោយើងហ្នឹងឃើញទេទន្ទ្រានយកដីវត្តធ្វើទីសនការរបស់បកកមនេះយួនអាហ្នឹងកន្លែងកន្លែងវាត្រឹមទៅហ៎ទៅជាព្រះអង្គវិរិយៈធម្មទៅលើកឡើងសិទ្ធិមនុស្សសិទ្ធិសេរីភាពគ្រប់សពបែបយ៉ាងឥឡូវយួនបានទៅបំពេញពីថ្ងៃទី16កុម្ភៈយើងហ្នឹងណាទៅពីថ្ងៃកន្លងឃើញទេអាហ្នឹងអញ្ចឹងទៅសូមបងប្អូនយើងប្រមូលឯកសារទាំងអស់ខ្ញុំកំពុងតាមដានហ្នឹង ទាំងប្រសង់នៅក្រមទាំងយុវជននៅក្រមបានរបាយការណ៍ពីបញ្ហាហ្នឹងមែនតែនប៉ុន្តែនៅស្រាវជ្រាវអឺទំហំដីប្រមាណដែលគេយកហ្នឹងហើយមានការអឺជ្រុំជ្រែងពីរដ្ឋពីខេត្តពីស្រុកពីឃុំឬពីភូមិប៉ុណ្ណឹងប៉ុន្តែតាមកណាស្រាវជ្រាវបានមិនតាន់ច្បាស់ការទាំងអស់ហ្នឹងគឺ បាននៅអាញាធរនៅនៅនៅឃុំប៉ុណ្្នឹងឯងហើយនៅស្រុកតកោប៉ុណ្្នឹងឯងមិនតន់ពាក់ព័ន្ធដល់អាញាធរខេត្តទេយើងកំពុងធ្វើសំណុំរឿងហ្នឹងផ្ដល់ទៅខាងសហព័ន្ធផ្ដល់ទៅ អង្គការសាសនា អន្តរជាតិផ្ដល់ទៅសិទ្ធិមនុស្សអន្តរជាតិជាពិសេសអង្គការ តាំង7ដែលខ្លាមមើលប្រទេសវៀតណាមហើយខាងអឺរ៉ុបខាងអាមេរិកដែលកំពុងដាក់ប្រទេសវៀតណាមខ្លាមមើល no គៀបសង្កត់បំបត្តិសិទ្ធិសេរីភាពជំនឿសាសនាយើងគឺឃើញក្នុងមុខមានស័ក្តិសិទ្ធិមានផោះតាំងឃើញក្នុងមុខมันបានទៅឆ្លើយបំភ្លឺដល់អន្តរជាតិដល់អង្គការសហជាតិថែមរំលោភតតគឺស្ទើរស្ទើររៀងរាល់ខែតែហ្មងណាពីមុនកណាបានលើកឡើងនៅវត្តតនុំសេកណារំលោភបំពាននៅនោះនៅសាលាទៀននៅវត្តសេរីមង្គលតាធាយនៅលង្ហណា3កន្លែង គឺនៅលង្ហទាំងអស់ ហើយក្រោយពីនោះនៅវត្តភ្នៅព្រីងនៅវត្តប្រហូតនៅវត្តមេប៉ាំងជាដើមឥឡូវមកដល់តកូវម្ដងពីពីថ្ងៃកន្លងហ្នឹងនៅវត្តពោធិបឹងស្រុកតកូវខេត្តព្រះតាពាំងយើងហើយនៅភូមិចាបភ្លើងហ្នឹងគឺនៅស្រុកកំណើតរបស់មហាវីរៈបុរសយើងគឺលោកអញ្ញា សង្គួយទៀតកំណើតរបស់លោកគឺនៅភូមិចាបភ្លើងឃុំភូមិភូមិចាបភ្លើងឃុំបឹងស្រុកតកូវខេត្តបាត់ដំបងយើងនឹងគឺលោកអញ្ញាសង្គួយយើង ឃើញទេពលលោកបំពេញមែនតែនចឹងទៅព្រះអង្គលើកតកាសញ្ញាអន្តរជាតិមាញ់គឺចំណាចំដែលចំណេចយួនបានធ្វើការចុះកតិកាសញ្ញាជាមួយអន្តរជាតិប៉ុន្តែបានរំលោភបំពានតាំងសិទ្ធិសេរីភាពជំនឿសាសនាសិទ្ធិសេរីភាពខ្មែរក្រមយើងដែលជាម្ចាស់ជនជាតិដើមជាពិសេសសិទ្ធិមនុស្សផងជានឹងសិទ្ធិសាសនាយើង ពីថ្ងៃម្សិលមិញនឹងបានចាប់ហៅយុវជនយើងក្នុងមួយថ្ងៃពីរនាក់ទៅរំលោភបំពានរហូតបានប្រើអំពើ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 សូមអរគុណ។